Hello Hello ឮទេបងប្អូនឮខ្ញុំហ៎បាទឮហ៎ឮខ្ញុំនៅបាទឮទេបាទចាប់ផ្ដើមនិយាយចាប់ផ្ដើមផ្អកបាទបាទអញ្ចឹងហើយបាទខ្ញុំខានឡាយពី3ថ្ងៃបាទ អរគុណយីណានអរគុណអឺហ្នឹងហើយអរគុណអរគុណបងជាឡុងអរគុណតុលាអរគុណហឹមចឹងបានថាអឺយ៉ាប់បងប្អូនណាហើយបទចម្រៀងបានបាញ់នេះគឺបងប្អូនថ្មីសុតសាទ បទនេះនិពន្ធដោយបងបរារតច្រៀងដោយណែលបលយោមួយថ្ងៃមួយថ្ងៃហើយអត់មកក្អកគេឡាយអេត្រូវប្រដាសាយាយឡាំទួយមកឯង យាយនឹងថ្ងៃណាមួយធ្វើថ្មប់ឲ្យហើមពោះហ្មងយាយនឹងចាំមើលបានទៅដល់បើមិនចង់ទេប្រើអាមហាជុំឲ្យធ្វើថ្មប់យាយនឹងឲ្យប៉ោងពោះហ្មងបាទបាទឥឡូវឮថាប៉ោងពោះស្រាប់ហើយតាយាយហ្នឹងហើយហ្នឹងហើយបងប្អូនបែកគ្នាមួយរយៈអឺថ្ងៃដែលខ្ញុំជប់សម្រាប់នឹងខ្ញុំអឺអត់ស្រួលបងប្អូន អត់អត់ជួខ្លួនអឺប្រហែលជាប្រហែលជាមិនចង់ឲ្យខ្ញុំឡាយមើលទៅ បានចេះតែក្អករហូតហ្នឹងតែបើអត់ឡាយអត់អីទេបងប្អូនអត់ឡាយហ្នឹងក្អកយូរយូរម្ដងនេះទេ ក៏ប៉ុន្តែលោតឡាយហ្នឹងក្អកដូចចង់ឲ្យគេអាណិតអាម៉េចចង់ក្អកហ្នឹងឲ្យត្រូវបដាសាយាយឡំទួយអាម៉េចដេះដាស់តែហ្មងកាត់ពួងកហ្នឹងដោដាក់ពួងកជប៉ុនម្ដងឥឡូវហ្នឹងជួយអីបាទបងប្អូនណាអឺជជែកលេងជាមួយបងប្អូនតិចពីរឿងផ្សេងផ្សេង បាទនិយាយរឿងអឺ Cambodia Delhi អី Cambodia Delhi និយាយពីរឿងតាំងសាដា Delhi ជាមួយនឹងអឺគឹមសុកទៅចោះបាទគឹមសុកគេហៅគឹមសុកគេហៅគឹមឆ្នុកឯងគឹមឆ្នុកឃើញ គេរៀបរាប់ពីរឿងទេតសេសំណេររៀបរាប់ពីរឿងណែនយោបាយរបស់ហ៊ុនសែនអាក្រក់ចេះចេះចេះចេះចេះចេះចេះអាក្រក់ អូគេរៀបរាប់ពីនយោបាយអាក្រក់របស់ហ៊ុនសែនក្រក់ក្រក់ចៃតម៉ាយការរៀបរាប់របស់គឹមសុកណាពីនយោបាយអាក្រក់ដល់ពេលចុងក្រោយ ដែលរៀបនឹងបញ្ចប់តួសេចក្តីហ្នឹងគេនិយាយពីហ៊ុនសែនដល់ពេលកដាលសេចក្តីគេសរុបទៅលោកសំរងស៊ីថាហ៊ុនសែនអាចធ្វើអាក្រក់បានដោយសារលោកសំរងស៊ីជួយណា ហើយបន្ទាប់មកចុងសេចក្តីគេនិយាយសរសើរពីគេមិនសរសើរពីកឹមសខាទេក៏ប៉ុន្តែគេនិយាយថាកម្មសខានឹងវាមិនតាន់អាក្រក់មិនតាន់អាក្រក់ដោយលោកសំរងស៊ីនិងហ៊ុនសែននេះនិយាយនិយាយចឹងណា ខ្ញុំថាអអាសុកអាសុកអាអានេះមិនត្រឹមតែរូបកតឿក្បាលតពេកដេកមន់ព្រៃបកែសម្ដីឯកអាចពេញពោះទេអានេះអានេះសំណេរវាក៏អាចពេញពោះដែរពីមុនអញនៅគោរពឯងតិចតែដល់ពេលក្រោយក្រោយមកនេះអញឃើញឯងចឹងទៅអើយឯងនេះបានប្រហែលអាចឆ្កែណែបានប្រហែលអាចឆ្កែ Brian មកអា វាតែតែយកកឹមសុកវាបានអាចកែរបស់ Brian ទៅទស្សនៈរបស់កឹមសុកហ្នឹងត្រូវបានពួកអតាំងសាដារៀលីគេយកមកបង្ហោះធ្វើជាព័ត៌មានហើយពួកណែ កម្មសខាហ្នឹងពួកអាហ៊ុនកសលពួកអាយឹមស៊ីណនពួកអីហ្នឹងគេអ្នកបតោពួកអាអាអាទាំងអស់ហ្នឹងវាអ្នកបតោគេថាត្រូវហើយត្រូវហើយបងត្រូវហើយត្រូវហើយខ្ញុំថាអើយមិនដឹងត្រូវត្រង់ណាទេពួកអាផេះហ่ะអញមិនអ្នកវិភាគយោបាយសិលធម៌ក្តោគោយទេអាអញនិយាយត្រង់ត្រង់ទៅបង វាមិនដឹងជានិយាយស្អីវាវេលាហ៊ុនសែនអាក្រក់សំរងស៊ីជួយហ៊ុនសែនអឺហើយខ្ញុំវាចេះឆ្ងល់ពួកអាអស់ហ្នឹងណាចេះឆ្ងល់ខ្ញុំថាហើយងាកងាក50បូក1ប្រពន្ធវាលែងវាដោយសារ50បូក1 ថ្ងៃមុននេះវាត្អូញត្អែថាវាមិនគួរព្រោះចោលស្រុកមកនៅបរទេសទេអឺវាស្ដាយវាចង់ត្រឡប់ទៅវិញតែទៅមិនបាននៅមានអនាគតវា ក្បាលវានោះមានអនាគតហ្នឹងហើយឲ្យទៅវាមកក៏មានអាណាគេដេញវាឥឡូវវាចង់យកកលីប ហ៊ុនសែនខំប្រម៉ូទនឹងប្រមាណដងឯងប្រម៉ូទទៅដូចវាអត់ឡើងកលីបសោះប្រម៉ូទទៅដូចជាវាមិនដូចថាវាមិនបានកាន់ទួលនីតិអីហ៎ឡោះហើយគេឲ្យពួកគ្នាគ្នាហ្នឹងគេប្រម៉ែប្រមូលរឿងហ៊ុនសែនធ្វើអាក្រក់មិនចាំបាច់អាណាជួយវាទេ ដោយបើបើនិយាយថាការចូលប្រកួតប្រជែងនិងការផ្លាស់ប្ដូរចរន្តច្បាប់មួយចំនួនវាជាការជួយហ៊ុនសែនអញ្ចឹង អាអ្នកធ្វើនយោបាយរាល់ថ្ងៃហ្នឹងរួមទាំង អាអ្នកវិភាគពងក្តរនឹងផងវានៅតាំងពីជាមួយហ៊ុនសំពេចមកទល់គ្នានឹងឥឡូវហ៊ុនសំពេចអាលាយសូនសុងណា បាត់ឈ្មោះជើងរហូតដល់អាមេវានឹងងាប់បាត់ព្រលឹងទៅទៀតព្រលឹងធ្លាក់នរោបាត់ទៀតនៅតែវានឹងចំណាប់ទៀតដូចមិនអាចចំណាប់ណាពេលដែលចំណាប់ពងក្តរស្អីណាអញ្ចឹងពួកឯងនឹងធ្វើតាំងពីក្រមព្រះមិនទាន់អាលាយរហូតមកទល់គ្នានឹងឥឡូវហ្នឹងឯងអត់មានសបុកនៅហ្នឹង chẳng hạn nó ăn chui hôn sai này tùy môn màu à mấy chui hôn sai là xong đằng xi này mê ấy nó ăn chui hôn sai này mê ấy phát đăng ly cái nạ bạ sầm cro chiết anh dễ chăng hãy ôn anh này mơ tới luôn mà à, ôn anh này và là một ấy chạc nhưng anh để ra ấy đây ra ấy nên bà cái bao bà cái có họ bà cái phun អាមើលមកអញអញអាយុចិត្ត50បើអញនៅក្មេងឯអាយុមិនទាន់40រួចផងក្បាលតែពេកចុយតែម៉ាយបាទចឹងបើគ្រប់តែគ្នាបើគ្រប់តែគ្នាទៅឯងនិយាយមែនណាឃើញអាណាមួយល្អទេអាសំបីតែកឹមសខាក៏គ្មានល្អអាចអីទេអា គ្មានណាមួយល្អទេបើនិយាយដោយពួកឯងនោះសូម្បីតែក្បាលឯងនិយាយនោះក៏គ្មានល្អអាចគោអីដែរមានតែអញទេព្រោះអញមិនដែលធ្វើគណៈបកនយោបាយមិនដែលចូលកាន់ជើងអ្នកណាមានតែអញទេល្អដូចអាកាយយៅអាតពេកឯងហ្នឹងអាកាទឿឯងហ្នឹងល្អត្រង់ណាបើប្រហែលសំរងស៊ីឲ្យมันល្អហើយទៅជួយហ៊ុនសែនណាអញវាមិនតែលឺទេ វាទៅជាអ្នកនយោបាយតស៊ូបានយូរជាមួយជនផ្ដាច់ការវាទៅជាជួយហ៊ុនសែនឲ្យកាន់អំណាចបានយូរគិតជួយមែអាពងកដចាស់តែនិយាយតែហ្មងហ่ะអាយថាមើលមើលបើអញ្ចឹងមានសុំទោសខ្ញុំអត់និយាយអឺអ្នកល្អល្អខ្ញុំខ្ញុំនិយាយអ្នកយោបាយទៅ អ្នកយោបាយទាំងអស់មានអាអាណាមួយល្អ40 30ឆ្នាំជាងហ្នឹងព្រោះកម្មសខាក៏វាស្ដល់វាអានោះមកដែរហើយកម្មសខាឯងថាល្អមែនចឹងកម្មសខា ដែលទៅបង្កើតគណៈបកសិទ្ធិមនុស្សដែលហ៊ុនសែនអ្នកឲ្យលុយទៅបង្កើតគណៈបកសិទ្ធិមនុស្សឯងថាអត់អាក្រក់ក៏ដូចម៉េះអាភ្លឺឯងមិនដឹង គេប្រវត្តិងាប់អញ្ញាហ៎ អញ្ចឹងឯងចេះតែមកនិយាយដែរចេះមកវិភាគដែរអាណាគេជឿឯងអើគេជឿឯងបានតែពួកអាស្វាពួកអាសនៈរបស់ CPP ហ្នឹងគេប្រើក្បាលឯងហ្នឹងគេចេះតែជួយឡែកជួយអីអញ្ចឹងទៅចេះតែនិយាយទៅមកឯងនេះបើមិនអោយអញខោខ្លះទេឯងអត់ស្ងៀមទេពួកអាកាយៅថោកមែនទេបងប្អូនណា អាកាយៅថោកហ្នឹងវាចាំតែត្រូវកញ្ញហ្នឹងណាបងប្អូនឥឡូវបងប្អូនថាមើលការប្រកួតប្រជែងជាមួយហ៊ុនសែនយូវាថាអើចូលដៃចូលជើងជាមួយហ៊ុនសែនសំបីតាវាថាសំបីតាគណៈបកភ្លើងទៀនហ្នឹងក៏សំរងស៊ីនៅពីក្រោយខ្នងដែរអើហើយហេតុតែគណៈបកភ្លើងទៀនចូលទៅប្រកួតហ្នឹង គឺចូលទៅជួយកំដរហ៊ុនសែនតំរាំងស៊ីនឹងជួយទៅជួយកំដរហ៊ុនសែនក៏ជួយមកអាគេកាប់តងកម្មសខាកំដរហ៊ុនសែនឡើងប្រមាណ4ឆ្នាំ5ឆ្នាំលាយបាក់ទាំងគ្រួជាតិបាត់ អាគេកាប់ឯងអត់និយាយទេឥឡូវនឹងកំដរហ៊ុនសែនលេងថតកុនភាកតឡាការណែ ដុល្លារការចោលម៉ាស៊ីននោះទៀតអត់កុនរឿងភាកតឡាការអយុត្តិធម៌អគុណសន្តិទ្ធភាពចំណងជើងរឿងគេហ្នឹងអគុណសន្តិទ្ធភាពអូយអាអ្នករៀបចំរួម ពួកអាអគុណសន្តិភាពអាអ្នកដើរតួអាអគុណសន្តិទ្ធភាពហើយអាតឡាការហ្នឹងគេថាយុត្តិធម៌យុត្តិធម៌ពងក្តអីអា អុចអាចូលលេងតឡាការថតរឿងឡើង38ភាគស្អែកខានស្អែកហ្នឹងថតរឿងភាគទី39ហើយវាវាអត់ថាអានឹងចូលលេងលបែងជាមួយហ៊ុនសែនចូលជួយហ៊ុនសែនវាអត់និយាយយីពួកអាមៀងកលឹងកាយេណាពួកអាមោក អមោខៈនេះណាពួកអមោខៈបរោះពួកអមោខៈបរោះណាពួកអតតេស្អាតខ្ញុំហៅពួកអតតេពួកអតតេពួកអត់គ្រឿងក្នុងអត់បងក្តយទេអាពួកឯងនេះពួកឯងនេះមិនគួរឯងរស់នៅ នៅ លើលោកីទេអាពួកឯងនេះ ហើយឯងទឹកតាគេទៅកំដរហ៊ុនសែនបើគេវាយហ៊ុនសែនខ្លាំងឯងមកខាត់គេរអូឈើយោបាយដូចសំរាំងស៊ីអញ្ចឹងអូបកកើតហឹង្សាអឺដល់ពេលគេធ្វើយោបាយទៅប្រកួតប្រជែងអូទៅជួយហ៊ុនសែនក៏ដូចម៉ែអាចជំរាយធ្វើយោបាយអាម៉េចបានវាត្រូវក្បាលត្រូវចិត្តក្បាលឯងក៏ដូចម៉ែអាវិភាគអាចគូ ក៏ដូចមកអាលេង Facebook អាចក្បីធ្វើអាម៉េចបានវាត្រូវក្បាលចិត្តហើយសំរងស៊ីប្រកាសឲ្យប្រជាពលរដ្ឋងើបឡើងធ្វើបាតកម្មប្រឆាំងហ៊ុនសែនឯងថាហឹង្សាអឺដល់យើងមិននិយាយអីសោះឲ្យចូលរួមប្រកួត ទៅគាំទ្រគណៈបកណាដែលគេទៅប្រកួតប្រជែងជាមួយហ៊ុនសែនពិតប្រកបទៅ វាទៅជាចូលដៃជាមួយហ៊ុនសែន ក៏ដូចមកអាផ្ទះតុបធ្វើមិនបានត្រូវចិត្តពួកឯងទាំងអស់គ្នាមើលឯងសួរឯងមើលមើលឯងចេញច្រកអីទៀតតំរាំងស៊ីខ្លាំងពេកថាតំរាំងស៊ីធ្វើនយោបាយប្រឆេះកំហឹងវាអថានឹងគ្រីគ្រីហ៊ុនសែនទេអដល់ពេល9នាំ9បងប្អូនទៅបោះឆ្នោតវាថាទៅជួយហ៊ុនសែនហើយធ្វើមិនបានត្រូវចិត្តក្បាលវា អាវិភាគវិលក្បងកំប៉ុងជើងធូធ្វើអាម៉េចបានត្រូវក្បាលឯងចិត្តឯងគឺដូចមានអាក្បាលក្តោអញនិយាយចឹងតែមកតាមើលមើលអាក្បាលក្តោអញសួរឯងធ្វើអាម៉េចបានវាត្រូវចិត្តឯងគាត់និយាយខ្លាំងពេកហើយថាគាត់ប្រឆេះកំហឹងអើ គាត់គ្រាន់តែគ្រប់គ្រងអ្នកប្រជាធិបតេយ្យដែលទៅប្រឆាំងជាមួយហ៊ុនសែនហើយថាគាត់ចូលដៃអឺគាត់នៅជាមួយគណៈបកសង្គ្រោះជាតិហើយថាគាត់នឹងដណ្ដើមយកគណៈបកសង្គ្រោះជាតិពីកម្មសខាអឺធ្វើម៉េចបានត្រូវក្បាលឯងដូចមិនអាក្បាលកដពួកអាក្បាលកដធ្វើម៉េចបានកដក្បាលឯងនឹងវាស្រួលអាដូចមិនអាតងៃសុំទោសបងប្អូនណា សំទោសខ្ញុំស្អប់ពួកអាថ្ងៃហ្នឹងប្រហែលថ្ងៃឯងឃើញសំណេរវាប៉ុន្តែឯងសំណាងអញអកអញក្អកអាសាក្អកណាអញមិនចេញភ្លាមភ្លាមអញវាចេះតែក្អកអត់ធ្វើម៉េចបានវាត្រូវចិត្តឯង អញមិនកាន់ជើងគាត់ទេនិយាយឲ្យត្រង់មិនមែនកាន់ជើងគាត់ទេវាទៅតែស្ដៅតែកម្មសខាអត់មានធ្វើអីខុសអីកម្មសខាស្អុយឈ្មោះអ្នកនយោបាយប្រធានបកសង្គ្រោះជាតិបណ្ណាណីដើរដើរញ៉ែស្រីពេញ Facebook ណាត់ស្រីធ្វើគ្នាពេញ Facebook ប៉ុណ្ណឹងហើយអសិលធម៌ប៉ុណ្ណឹងហើយឯថាកម្មសខាអត់មានអីខុសគឺដូចមែអធិបាញ់ ណាកម្មសខាគេចោទតែក្បត់ជាតិណាគេចោទតែក្បត់ជាតិគេពលាញបាក់អត់ហ៊ានដដើមយកបាក់ត្រឡប់មកវិញឯងសុកចិត្តដដើមធ្វើម៉េចឲ្យរួចខ្លួនឯងកម្មសខាធ្វើប៉ុណ្ណឹងហើយឯងនៅតែតើតកម្មសខានឹងអត់ក្បត់បាក់ទៀតកម្មសខាបំផ្លាញបាក់ខ្លួនឯងឡើងអាលាយប៉ុណ្ណឹងហើយ កឹមសខា បំផ្លាញបាក់ខ្លួនឯងប៉ុណ្ណឹងហើយឯងថាកឹមសខានឹងនៅតែល្អទៀតណាសីលធម៌ក៏អត់មានគុណធម៌ក៏អត់មានសុជីវធម៌ក៏អត់មានសុភាវធម៌ក៏អត់មានអ្នកនយោបាយដូចកឹមសខាអសិលធម៌អគុណធម៌ប៉ុណ្ណឹងហើយហើយថាគាត់អត់មានខុសទៀតងាប់ហ่าមិនដឹងរោឆ្កែណាទេដូចអាឆ្កែឯងអស់នឹងនោះមិនដឹងអាណាត្រូវទេហ៎ហ៎ ចឹងមេពួកឯងនឹងតបតែសារជាតិសັບទេរិឆានចាប់លោប្រពន្ធកូនឯងបានឯងគោរពមែនទេក៏ទួយម៉ែអានផ្ទះផ្ទុកស្អីគេហៅខ្លួនគេសិតតបញ្ញវន្តក្រៅប្រទេសក៏ទួយម៉ែអាបញ្ញវន្តបញ្ញវន្តអាចឬម៉ែអាចពួកអាបល័យកពួកឯងនេះគេដឹកទៅឆ្កែអញ្ចឹង ទទួលមែអាបល័យកសតហូអ្នកបញ្ញវន្តក្រៅប្រទេសគេវិភាគថាសំរាំងទីចេះមួយចុះពីរក៏ដូចមែអាបញ្ញវន្តបល័យកបញ្ញវន្តពងក្តស្អីម្ដងចេះម្ដងចុះធ្វើមិនបានត្រូវចិត្តក្បាលវាហើយវាអួតថាវាអ្នកឯករាជ្យវាគ្មានបកហើយថាវាថាអ្នកប្រជាធិបតេយ្យវាថាវាស្រឡាញ់គោរព លទ្ធិប្រជាធិបតេយ្យដល់ពេលគណៈបកប្រជាធិបតេយ្យគេនាំគ្នាធ្វើវាចេះតែខុសទាស់លើទាស់រហូតមិនដឹងជាទាស់ក្បាលក្រឲ្យវាទេទាស់រហូតហេតុអីបានជាឯងទាស់រហូតពីព្រោះឯងនឹងបន្លៃកហ៊ុនសែនឯងហ៊ុនសែនដឹកច្មោះក៏ដូចមែអាហ៊ុនសែនដឹកច្មោះបងប្អូនខ្ញុំមិនចង់ថាឲ្យវាទេ តែណាពួកអាឈួតអស់ហ្នឹងវាអត់មានគិតជាតិអីវាទេ អាឈួតអស់នេះគិតតែពីរឿងធរជ្រះជ្រំរបស់វាហ្នឹងទ្រឹស្ដីវាប៉កែណាអាតសេលេបខាយហ្នឹងអូសេលើខ្លួនឯងសិតតែបញ្ញវន្តណាដឹងអាចស្អីទេហាបញ្ញវន្តអាចស្អីទេ អញគ្មានទៅបញ្ញវន្តអាចគោអីទេបើណាអ្នកខុសអញថាខុសត្រូវថាត្រូវបើប្រហែលកម្មសខាឲ្យឯងថាអត់តន់ខុសអីទៀតអាចប់អាចឹងហ៊ុនសែនហ្នឹងឯងឯងឌីលហ៊ុនសែនថាហ៊ុនសែនខុសកម្មសខាឯងថាកម្មសខាអត់តន់ខុសជួយមកអាច សំរងស៊ីអ្នកជួយហ៊ុនសែនហ៊ុនសែនអ្នកធ្វើខុសសរុបទៅតលាក់កុហកឲ្យសំរងស៊ីកន្ទួយមេអាចឈួតអេចឹងបានថាអាសាទឈួតអស់នេះពិបាកណាស់បងប្អូន ខ្មែរយើងដោយសារមានអាសាប់ស្គួតអញ្ចឹងអញ្ចឹងក្រុមកំសុកនេះសូនរោនេះតាំងសាតានេះ ពួកអាអស់នេះ សិតតពួក អាស្គួតចំនួនថ្មីណាអាស្គួតនេះគេហៅថា ពួកអាស្គួត ចំនួនថ្មីស្គួតបាត់ដីស្គួតវង្វេងពូជពួកអាស្គួតនឹងហើយហៅខ្លួនឯងសិតតបញ្ញវន្ត អាណាលើកឯងជាបញ្ញវន្តលើកថាអញមិនលើកសັບឆ្កែធ្វើជាបញ្ញវន្តទេវើយអញអត់អញអត់និយាយត្រង់ចឹងមកអ្នកណាអីមានលុយចង់លើកសັບឆ្កែនឹងជាបញ្ញវន្តក៏លើកទៅយេត្រង់បងប្អូនថាមើលឥឡូវបងប្អូនគិតខ្លួនឯងអត់មិនបាច់ខ្ញុំនិយាយអីទេចាមិនបាច់ខ្ញុំនិយាយអី ឲ្យវែងឆ្ងាយទេការប្រកួតនយោបាយគណៈបកណាក៏ដូចគណៈបកណាដែរវាមានឈ្នះវាមានចាញ់ប៉ុន្តែរាល់ថ្ងៃនេះណាប្រកួតនយោបាយសុចរិតត្រឹមត្រូវទៀងត្រង់ណាលោកសំរងស៊ីអត់មានដែរចាញ់អាអាអាអាអាឆ្កែបំរើយួនអស់នឹងទេ ឥឡូវបងប្អូនមើលអ្វីដែលយើងចាញ់នឹងដោយសារតែពួកអាចំពួតអស់នោះវាលួចវាប្លន់ឥឡូវយើងដឹងវាលួចវាប្លន់ហើយដើម្បីវាលួចមែនវាប្លន់មែនវាត្រូវមានអីវាមានកាភ្លើងឲ្យយើងមានកាភ្លើងណាគ្រាន់តែយើងប្រើសម្ដីថាគ្រាន់តែយើងប្រើសម្ដីថាហាម បងប្អូនសមត្ថកិច្ចឲ្យបងប្អូនសមត្ថកិច្ចនឹងកុំសម្លាប់ប្រជាពលរដ្ឋបើពួកវា ប្រជាមកបាញ់ប្រជាពលរដ្ឋខ្មែរទុំឲ្យបែកក្នុងកំភ្លើងទៅវាវាចោតយើងភ្លាមវាថាយើងនឹងក្បត់វាថាយើងនឹងក្បត់ជាតិឯណាចង់ផ្ដួលរំលំរដ្ឋាភិបាលម៉ែវាណែនោះអានឹងយើងនិយាយតែមាត់ផងវាហៅវិធីចោតប្រកាន់យើងណា វិធីចោតប្រកាន់យើងសពបែបយ៉ាងទាំងអស់ហើយបើយើងនិយាយអញ្ចឹងទៅថាអា CVP ចោះវាចោតប្រកាន់យើងអញ្ចឹងហើយពួកអាវិភាកក្បាលក្រអស់ហ្នឹងវាថាយើងនឹងហឹង្សាទៀតណែវាថាអ្នកនយោបាយអីប្រើភាសាហឹង្សាហឹង្សាអញ្ចឹងអហឹង្សាដេកសោតកដើរស្ទាបដៅក៏គ្រាន់បើជាងដើរដុតពូតគ្រាន់បើជាង វាចង់វាចង់នាំប្រជាពលរដ្ឋខ្មែរឲ្យដើរដុតពោតធ្វើដោយវាចឹងធ្វើដោយវាចឹងហើយអាទស្សនៈបែបហ្នឹងនៅក្បែរខ្ញុំឲ្យខ្លាំងបាត់ដៃឯងផ្ទះឯងវាយឯងបងលុយហ្មងនៅស្រុកខ្មែរវាយបងលុយបណ្ដោយអាបាក់ថ្មិញមួយបងប្រមាណបាក់ថ្មិញមួយបងប្រមាណអាវាយបងលុយបណ្ដោយអានៅស្រុកខ្មែរគេនិយាយចឹងណា អែវាយបងលុយលើហ្នឹងអាសំគួតហើយទ្រឹស្ដីបញ្ញវន្តហូគេលើកអាមួយនោះគេទៅសេប្រហោះក្នុង Facebook ហើយអាតាំងសាដាដេលីនឹងគេយកមកអូគេយកមកបតើបញ្ញវន្តខ្មែរបានវិភាគថាអាហ៊ុនកសលនោះគេយកទៅដាក់ទៀត ថ្ងៃមុនគេចោទថាគណៈបកភ្លើងទៀនដឹកនាំដោយលោកសំរងស៊ីគេថាអញ្ចឹងវាលៀបពណ៌អញ្ចឹង វាបកកែលៀបពណ៌ណាក៏ដូចម៉ែអាចកែអស់ហ្នឹងពួកអាចកែហ៊ុនសែនអស់ហ្នឹងក៏ដូចម៉ែអាចកែទីឈ្នួលនយោបាយអស់ហ្នឹងវាបកកែលៀបពណ៌គេណាគេគ្រាន់តែអុចទៀន អាអុជទៀនធម្មតាទេយើងគ្រប់តោអ្នកណាដែលប្រឆាំងពិតប្រកបទំបីតែអាចកែនោះក៏ដោយបើវាប្រឆាំងជាមួយហ៊ុនសែនតាំងពីដើមមកក៏យើងគ្រប់តោវាដែរប៉ុន្តែអាចកែអស់នោះវាមិនវាមានតែប្រឆាំងមួយហ៊ុនសែនណាវាមកប្រឆាំងជាមួយយើង វាដែររីកគួនហ៊ុនសែនទេវាដែរលេវាដែរប្រឆាំងជាមួយហ៊ុនសែនទេទេបើវាប្រឆាំងហ៊ុនសែនទៅខ្ញុំមិនថាទេបងប្អូនវានៅក្នុងស្រុកល្អពេកប៉ុន្តែវាមានប្រឆាំងហ៊ុនសែនណា វាមកប្រឆាំងទៅជាមួយសំរងស៊ីនោះដល់ពេលយើងជេរវាថាអាចកែទៅ អាចកែហ៊ុនសែនទៅវាថាយើងនឹងចេះតែប្រមាថមើលងាយអ្នករស់នៅក្នុងស្រុកមិនរត់ចោលស្រុកមិនរត់ចោលស្រុកបើមិនរត់ចោលស្រុកធ្វើឆ្កែហ៊ុនសែនដដែលឯងឯងនៅធ្វើស្អីដោយមកអាភ្លើណាវាអត្តន័យពិតប្រកប មែនឯងនៅក្នុងស្រុកស្នេហាជាតិអីណានៅក្នុងស្រុកក៏ទៅធ្វើសកម្មភាពប្រឆាំងជាមួយនឹងទង្វើអាក្រក់អញមានហាមឃាត់ទេបើពួកឯងប្រឆាំងជាមួយនឹងហ៊ុនសែន ងាប់អញរលុយជួយពួកឯងទៀតអញនិយាយត្រង់អរលុយជួយពួកឯងទៀតមិនថា មិនថាឯងនឹងជាសំរងស៊ីឬមិនមែនជាសំរងស៊ីទេឲ្យតែឯងមានមនសិការជាតិ ប៉ុន្តែឯងនៅក្នុងស្រុកនោះនៅក្នុងស្រុកឯងប្រឆាំងនៅជាមួយលោកសំរងស៊ីនៅក្រៅប្រទេសព្រោះឯងប្រឆាំងជាមួយលោកសំរងស៊ីនៅក្រៅប្រទេសទេស្អីលោកសំរងស៊ីនឹងទៅកាន់ប្រទេសហ៊ុនសែនរាល់ថ្ងៃនឹងធ្វើបាបប្រជាជនឯងមិនក៏មិននាំគ្នាប្រឆាំងឯងមិនក៏មកប្រឆាំងមួយលោកសំរងស៊ីក៏ដូចមិនអាចឆ្កែឈួតពួកអាក្បាលកដនេះបែរចឹងពួកឯងនឹងបើអញមិនជេរវាមិនកើតពួកអន្តៈផ្ទប់ឯងអស់ហ្នឹង ជាឯងអត់ខុសទេណាជាឯងអត់បាបទេជាឯងនឹងជាពួកឯងនឹងបានបុណ្យណាអញប្រាប់អានឹងបើយោងតាមប្រអិនប្រាប់អញថាជាពួកអន្តៈទប់នឹងបានបុណ្យណាពួកឯងនឹងវាវាខូចក៏ដូចមកអាខូចណាពួកអាខូចអស់នេះចោមម៉ាស៊ីតត្មង អញជាឯងហើយហ្នឹងឯងសង្ស័យតែស្អែកឡើងអញជាឯងលេខក្អកណាព្រោះព្រះថាជាឯងបានគាត់ហើយមិនមែនព្រះថាទេប្រអិនអាហ្នឹងបងប្អូនបានថាយីអានេះពួកអស់នេះពួកអស់នេះមួយទៀតឃើញគេយក សម្ដីអាសុកអេសានហើយតបទៅអាសុកអេសានតិចទៀតមិននឹងតបទៅអាឈួតពួកអាកតឿពួកអាវិភាកពួកអាកំដរហ៊ុនសែនពួកអាបញ្ញវន្តបលៅកកុំកុំហៅវាអាបញ្ញវន្តបលៅកហៅពួកអាបលៅកណាទាំងឡាយអើយទាំងខាងក្នុងទាំងខាងក្រៅណាពួកអាបលៅកទាំងឡាយឥឡូវនិយាយពីរឿងអាសានបន្តិចអាហាំងតាវ ក៏ដោយម៉ាអាយួនសំអុយណាអាយួនតពូជអាសានវានិយាយប្រាប់អាអញអាអា7កើតពីដើមអាចចុះដល់ច្រឡំអា7កើតពីដើមអាចអាដើម7កើតពីអាចដោះចេញពីអាចអាសយសភាពនោះអាស្អីគេហៅឌីស្អីឌីស្អីម៉ែវានោះឃើញគេតសេថា គេទៅសេយោងពាក្យអាសានអាសានវានិយាយថាម៉េចអាសានវានិយាយថាភ្លើងទៀននឹងអាចរលត់មុនបោះឆ្នោតខ្ញុំថាកន្ទួយម៉ាអាគីបាញ់ខ្ញុំជេរហ្មងខ្ញុំជេរទៅអាសុកអេសាននឹងអាគីបាញ់ណាឲ្យអាសុកអេសាននឹងធ្វើអ្នកនាំពាក្យគណៈបកប្រជាជន ស្អីគេអាសុកអេសានហ្នឹងក្រែងវាអ្នកនាំពាក្យគណៈបកហើយបើវាអ្នកនាំពាក្យគណៈបកអាម៉េចបានជាវាហ៊ាននិយាយថាណែអីគណៈបកភ្លើងទៀននឹងនឹងរលត់មុន ពេលបោះឆ្នោតមានន័យថាម៉េចអូគណៈបកម៉ែឯងអ្នកនាំពាក្យគណៈបកមួយទាំងមូលឯងដើរគម្រាមគេចឹងច្បាប់ម៉ែឯងហ្នឹងអាសាន អញឃើញអញយោងទៅតាមសំណេរអាដើម7វានិយាយទេអញជេរឯងនឹងនោះណាអញសួរឯងឯងនឹងស្អីគេឯងនឹងអ្នកនាំពាក្យគណៈបកហើយគណៈបកប្រកួតប្រជែងឯងនឹងអ្នកអ្នកធ្វើឲ្យគេអាលួតអ្នកធ្វើឲ្យគេអាលាយមិនមែនតឡាការទេអញ្ចឹងវាស្រ័យទៅលើឯខាទេអញ្ចឹងហ៎វាស្រ័យទៅលើឯខាអញ្ចឹងមានន័យតបឯងនឹងចង់លាយគេ ចង់លាយបាក់គេដតីដតីទៀតកណ្ដុយមកអាអាត្បូងចប់អាក្បាលត្បូងចប់អាសុកអេសានកន្ទួយម៉ាក់អាគីបាញ់ជេរឯងហ្មងអាថ្ងៃនេះសុំទោសបងប្អូនណាបើថាថ្ងៃសិលជេរឲ្យវាធ្លាក់នរកកន្ទួយម៉ាក់អានរកបើកទ្វារចំហចាំស្អីគេអា ឯងនឹងស្អីចង់រំលាយគេឯងនឹងតឡាការហ៎ឯងនឹងតឡាការស្អីឲ្យគេអាលួតឲ្យគេអាលាយមុនបោះឆ្នោតអីមិនគឺដូចមែអាចឆ្កែឆ្កួតបើឯងប្រកួតអញ្ចឹងតើប្រកួតអ៊ំម៉ែឯងស្អី អើឯងបោះឆ្នោតរម៉ែឯងស្អីបើឯងមិនដឹងស្អីផងគណៈបកភ្លើងទៀននឹងរលាយមុនបោះឆ្នោតស្អីគេសំដីសំដីហ្នឹងបើឯងនិយាយមែនហើយអាដើម7ហ្នឹងវាយកមកពួកអញឃើញអាដើម7វាទៅសេអញ្ចឹងប៉ុន្តែអញអត់ឮសំដីឯងនិយាយទេតែអញឃើញអាដើម7ហ្នឹងវាថាយោងសំដីឯងយោងសំដីសុកឯសាន វានិយាយចឹងអញជេរហ្នឹងអញជេរតាមអាដើម7វានិយាយចឹងបើអាដើម7វានិយាយកុហកអានឹងរឿងផ្សេងប៉ុន្តែអញជេរតាមអាដើម7និយាយក៏ដូចមកអាចឆ្កែអើឯងបោះបកើតបោះឆ្នោតដល់ម៉ែឯងស្អីក៏ដូចមកអាភ្លឺគេខោអីចង់ឲ្យគេអាលួតចង់គេឲ្យអាលាយ តិចពូចឯងហ្នឹងអាលាយទាំងពូចក៏ដូចមកអាលាយទាំងពូចណាឯងរៀបចំបោះឆ្នោតឲ្យត្រឹមត្រូវមើលគេឯងថាមានអ្នកគ្រប់តឯងច្រើនទេគេគណៈបកឯងនឹងមានប្រជាជនស្រឡាញ់ឯងនឹង16លានអ្នកមានតែគេស្រឡាញ់គ្រឿងទៀនបើគេស្រឡាញ់ពួកឯងអស់ហើយហ្នឹងគេពួកឯងហ្នឹងគឺជាអ្នកជួយជាតិអ្នកស្ទូចស្រងឯង ហ៎អើយឯងខ្លាចអីគ្រាន់តែបោះឆ្នោតហ្នឹងមើលមើលមើលមើលមើលឯងខ្លាចអីគ្រាន់តែបោះឆ្នោតហ្នឹងអាឈួតមើលអាឈួតឯងខ្លាចស្អីគ្រាន់តែបោះឆ្នោតហ្នឹងហើយចាំបាច់ឲ្យគេអាលួតចាំបាច់ឲ្យគេអាលាយអាឈួតអីសានហ៎មើលអាឈួតឯងជួយឆ្លើយអញតិចមើល ដោយមិនអាចឈួតឯងនឹងអ្នកនាំពាក្យគណៈបកប្រជាជនប៉ុណ្ណាឯងនឹងខ្លាំងជាងតឡាការទៀតក៏ដោយមកគេបាញ់ឯងនឹងអីក៏មានសិទ្ធចុយតម៉ាឯងមែនហ៎មានសិទ្ធដល់ថ្នាក់ចង់លាយគេមុនបោះឆ្នោតគឺធ្វើម៉ែអាភ្លើ បងប្អូន share ទៅឲ្យអាស្តុកអីសាន share ទៅឲ្យវា share ទៅឲ្យពួក RCVP អាឡុងជេងហ្នឹងជេឯងហ្មងអត់មានអញ្ញាអញ្ញាយច្រើនទេជេឯងតែមកមានតបដោយសន្តិវិធីដោយអីទេពួកអាឆ្កែអស់ហ្នឹងតើតប្រើភាសាឆ្កែដាក់វាអញ្ចឹងហ្នឹងហើយតើប្រើភាសាឆ្កែអញ្ចឹងព្រោះឆ្កែនិយាយភាសាបាបទៀនបាបទៀនពួកវាស្ដាប់មិនចូលទេ បាទដាំចូលដល់និយាយភាសាឆ្កែទៅវាអញ្ចឹងព្រោះវានិយាយមកឆ្កែហើយយើងមិនត្រូវប្រើភាសាឆ្កែទៅវាវិញបងប្អូនមានមានអ្នកណាមានអ្នកណាទៅមានអ្នកណាទៅកន្លែងណែណែណែណែណែណែបងលេងសធារីណាបងច័ន្ទថាមានអ្នកណាទៅកន្លែងខ្លួនឯងជាអ្នកនាំពាក្យគណៈបកប្រជាជន ហើយខ្លួនឯងបើទៅជានិយាយថាគណៈបកភ្លើងទៀនអាចនឹងរលាយមុនបោះឆ្នោតហាអញ្ចឹងមានន័យថាម៉េចមានន័យថាវានឹងអ្នកនាំពាក្យគណៈបកប្រជាជននឹងវាដឹងតែប្រកួតមិនឈ្នះគេវាចង់រលាយគេមុនបោះឆ្នោតចុះវានឹងជាតឡាការបើសិនគណៈបកនឹងខុសដោយប្រការណាមួយវាឡើងទៅតឡាការគេប្តឹងទៅតឡាការ រឿងអីដែលអាអ្នកនាំពាក្យគណៈបកប្រជាជនចុយតម៉ាយនឹងមកនិយាយភាសាហ្នឹងច្បាប់មកពីត្រង់ណាច្បាប់វានឹង ច្បាប់គលអាស័យឯងអានឹងបើមិនជេរវាធ្វើម៉េចនិយាយល្អជាមួយ វាអាម៉េចអាសត្វដេរិឆានហ្នឹងហ៎អាសត្វដេរិឆានហ្នឹងបានតែនិយាយសត្វដេរិឆានទៅវាហ្នឹងឯងដោយមិនអាចស្គួតហ្នឹងខ្ញុំឃើញអាដើម7និយាយ ខ្ញុំមើលឃើញអាឃើញអាហ៊ុនឃើញអាយឹមស៊ីណនអីគេយកទៅ ប្រហោះឃើញអាយឹមស៊ីណនអីគេយកទៅប្រហោះសบายចិត្តណាស់ក៏ដូចមែអានផ្ទះទប់ប្រជាធិបតេយ្យម៉ែឯងស្អីអាឃើញគេធ្វើបាបអ្នកប្រជាធិបតេយ្យហើយសบายចិត្តណាស់យកទៅប្រហោះក៏ដូចមែអាគេបាញ់សិតតែខ្លួនឯងតាំងខ្លួនឯងជាអ្នកប្រជាធិបតេយ្យដល់ពេលគណៈបក សង្គ្រោះជាតិទៅគណៈបកភ្លើងទៀនទៅប្រកួតជាមួយគណៈបកណែណែណែណែប្រជាជន ម្នាក់ម្នាក់សិតតែខ្លួនឯងប្រជាធិបតេយ្យប្រជាធិបតេយ្យអានផ្ទះផ្ទុះស្អីបើឯងប្រជាធិបតេយ្យមែនណាទោះជាបកគេនោះមិនមែនជាបកឯងក៏ដោយក៏ឯងគាំទ្រគេទៅឬបើមិនគាំទ្រក៏ហីទៅហើយទៅតែប្រកួតជាមួយហ៊ុនសែនទៅគេហីជាអ្នកប្រជាធិបតេយ្យដែរ គណៈបកភ្លើងទៀនគេអត់ដែរវាយក្បាលម៉ែឯងអត់ដែរវាយក្បាលមេឯងទៀតគេនាំគ្នាគិតតែពីធ្វើការងាររបស់គេចុះពួកឯងពួកឯងអត់ប្រកួតជាមួយហ៊ុនសែនទេហើយមកប្រកួតជាមួយសំរងស៊ីនៅពីក្រោយភ្លើងទៀនហើយទៅប្រកួតជាមួយភ្លើងទៀនចាក់វាយបហាតគណៈបកភ្លើងទៀនគឺដូចមិនអាគេបាញ់ដល់ពេលអញ្ចឹងទៅ គេថាឯងនឹងជាឆ្កែរបស់ហ៊ុនសែនឯងថាមិនមែនទេ មិនមែនស្អីបើអាចំគួតឯងវាយបហាទៅអ្នកប្រជាធិបតេយ្យចឹងដល់ពេលអញវាយក្បាលឯងអញជេរឯងទៅវិញទៅហៅថាពួកអញនឹងឬក៏ថាអញនឹងអត់មានសិលធម៌ហៅថាអញនឹងអត់មានសិលធម៌សិលធម៌មកពីណាបើពួកអានផ្ទះផ្ទប់ឯងនិយាយប្រភ្លើប្រភ្លើចឹងឥឡូវបងប្អូនសាកល្បងគិតមើលវាវាគិតតតាំងខ្លួនវា អហិង្សាមិនយកខ្មែរណាជាសត្រូវទេក៏ដូចមកអាគេបាញ់មួយថ្ងៃមួយថ្ងៃវាផុសវាយតែប្រហាសំរងស៊ីវាអត់យកខ្មែរណាជាសត្រូវទេ វាដៀមដាមឲ្យគេមួយថ្ងៃមួយថ្ងៃវាអត់យកខ្មែរណាជាសត្រូវទេខ្មែរជាមួយហ៊ុនសែនវាទៅអគុណទៅសុំទោសគេទៅចូល ខ្មែរខាងសំរងស៊ីវាថាមិនមែន ខ្មែរទេនឹង វាទៅជាមួយខ្មែរដែលបំផ្លាញជាតិរួចវា ចោតហ៊ុនសែនបំផ្លាញជាតិពេញពេញមកណាវាយកសត្រូវជាមួយយើងអ្នកប្រជាធិបតេយ្យវាថាវាមិនយក ខ្មែរណាធ្វើសត្រូវហើយវានៅក្នុងសង្គមប្រជាធិបតេយ្យដល់អ្នកប្រជាធិបតេយ្យអត់មានប៉ះពាល់វាផងដូចជាគណៈបកភ្លើងទៀនអត់មានប៉ះពាល់បំបែងក្បាលវាផង មួយថ្ងៃមួយថ្ងៃវាចាក់ដោតបងទឹកផ្កាសុំមួយថ្ងៃមួយថ្ងៃនឹងវាចាក់ដោតតកណៈបាក់ភ្លើងទៀនហ្នឹងបងប្អូនទៅមើលសំណេរវា វាទាញលោកសំរងស៊ីវាទាញយើងបញ្ចូលវាទាញអ្នកនេះបញ្ចូលវាទាញអ្នកនោះបញ្ចូលវាទាញយើងទៅអស់ធ្វើម៉េចឲ្យហ៊ុនសែនហ្នឹងមលាយកណាបាក់ភ្លើងទៀននឹងដែរក៏ដូចមែអាឆ្កែហើយធ្វើអញ្ចឹងដើម្បីអីអញសួរឯង ហ៎អញសួរពួកឯងធ្វើអញ្ចឹងដើម្បីស្អីឯងមិនយកខ្មែរណាជាសត្រូវឬក៏ឯងកំពុងតែជួយអាអាអាគណៈបកប្រជាជនពួកឯងនឹងកំពុងតែជួយគណៈបកប្រជាជន ហើយដល់ពេលគេថាអញ្ចឹងទៅគេថាឯងថាអញនឹងចោតប្រកាន់ចោតប្រកាន់មិនបើទាំងវើពួកឯងអញ្ចឹងហ៎ បើទង្វើពួកឯងច្បាស់កលែតអញ្ចឹងអាណាគេចោតប្រកាន់ឯងយ៉ាងម៉េចបើឯងនឹងកំពុងតែប្រកួតជាមួយហ៊ុនសែនអញនឹងទៅចោតប្រកាន់ឯងថាឯងនឹងជាឆ្កែហ៊ុនសែនក្នុងគណៈពេលដែលឯងនឹងវាយហ៊ុនសែនមិនដកដៃអានឹងបានសំតែឯងថាអញចោតប្រកាន់ប៉ុន្តែមួយថ្ងៃមួយថ្ងៃពួកឯងទាំងក្នុងទាំងក្រៅមើលពួកអាខ្លះមានចាស់ចាស់ខ្លះក៏ឈួតដែរ ចាស់ចាស់ខ្លះស្អប់ហ៊ុនសែនដូចគ្នាប៉ុន្តែឈួតភ្លើងទៀនគេទៅប្រកួតឯណោះនាំគ្នាទៅស្ទះនោះមានក្រុមយាយសម្អាតក្រុមអានួនរាក្រុម អាឈួតឈួតចាស់ចាស់ប្រមាណក្បាលសុំទោសនិយាយទៅត្រង់លោកពូឡៃសូសុយសិនហុងនារានួនកលវត្តយាយសម្អាត អានឹងអ្នកនៅខាងក្រៅមួយចំនួនទៀតមានមួយចំនួនទៀតហើយអ្នកនៅខាងក្នុងបើស្ទះសុកចិត្តបកើតមូលនិធិផ្សេងផ្សេងរលុយទៅតាក់ទៅទៅទៅតាក់តងអ្នកអាដិតអ្នកសង្គមជាតិមុនទៅប្រាប់គេថាបងកុំទៅចាំខ្ញុំជូនលុយណាយើងនៅជាមួយ សង្គ្រោះជាតិទៅកុំធ្វើអីទាំងអស់ អ្នកណាធ្វើអីក៏ធ្វើទៅយើងនៅតែសង្គ្រោះជាតិខ្ញុំថាអីពួកនឹងឈួតទេអីក្បាលកាចាស់ចិត្តងាប់ទៅហិញ ក្បាលម្នាក់ម្នាក់សិតតែប្រក់សាលីចិត្តងាប់ទៅហើយអត់ដឹងខ្យល់នយោបាយអីតតែសោះអត់ចេះរៀបក្បួននយោបាយអីតតែសោះអត់អត់ចេះអីទាំងអស់ដើរស្ទះគេកុំឲ្យទៅបោះឲ្យភ្លើងទៀនកុំឲ្យទៅបោះអីចឹង យីអញលើអញប៉ះអោយឥឡូវមិនស្គាល់ចាស់ទុំលើអើបាប់នេះបាប់ភ្លើល្ងីល្ងើអត់ដឹងខ្យល់អីអានឹងជួយហ៊ុនសែនហើយអ្នកណាបើទាំងវើ ខ្លួនឯងប្រភ្លឺអញ្ចឹងបើគេមិនថា ជួយហ៊ុនសែនអាម៉េចឥឡូវបើយើងឲ្យទៅបោះឲ្យភ្លើងទៀន ភ្លើងទៀននឹងលក់ឲ្យហ៊ុនសែនដូចអាឡែងខំវាសនាលក់ណែស្លឹកឆ្នោតឲ្យហ៊ុនសែនហ្នឹងឯងមិនហ៎យីពួកនេះអីក៏ល្ងងចុយតម៉ាយមិនចឹងណោះមានអ្នកខ្លះចិត្តងាប់ទៅវិញហើយអត់ដឹងខ្យល់នយោបាយអីទាំងអស់ដើរគេថា ពាក្យពាក្យចាស់គេថាផ្លូវវាកុំបោះបង់រីផ្លូវត្រង់ កុំដើរអងណាថាផ្លូវវាកុំបោះបង់ផ្លូវត្រង់ពេលខ្លះគេកុំឲ្យដើរអងថាផ្លូវត្រង់ខ្លះគេអត់ឲ្យដើរហើយឯងអត់ទេត្រង់ភ្លឹងបើថាសង្គ្រោះជាតិនៅនឹងនៅអើយនៅត្រាំនឹងហើយបើហ៊ុនសែនថាហើយអញមិនឲ្យទេអញសុកចិត្តវេទនាអញមិនឲ្យទេអញសុកចិត្តវេទនាកម្មសខានោះគេគេថា ខ្ញុំនឹងតស៊ូយកគណៈបកមកវិញ តែអត់ហ៊ានថាខ្លួនឯងជាប្រធានគណៈបកសង្គ្រោះជាតិទេអត់ដែលប្រកាសឲ្យគេងើបឡើងដើម្បីទៀមទាយកគណៈបកសង្គ្រោះជាតិត្រឡប់មកវិញអត់គេយកខ្លួនឯងធ្វើជាប្រធានបកសង្គ្រោះជាតិសិតតែហាមគេទៀតកុំឲ្យយករូបប្រធានគេ ដល់ឥឡូវគេឈប់យករូបប្រធាននោះទៅដាក់ណា ឥឡូវនឹងគេឈប់យករូបធាននឹងទៅដាក់ខឹងគេទៀតថាគេនឹងប្លន់យកប្រធានបកខ្លាចគេប្លន់យកប្រធានបកខ្លាចប្លន់ដោយមេះអានផ្ទះផ្ទុកជួយហ៊ុនសែនខ្ញុំខ្ញុំខ្ញុំមែនតា បងតចាសុំខ្ញុំខ្ញុំខ្ញុំព្រមអត់បានព្រោះរឿងហ្នឹងវារឿងប្រទេសជាតិមិនមែនរឿងអ្នកឯងចង់ ចង់ដណ្ដើមតម្ដែងគ្នាមិនមែនពីរឿងថាអ្នកឯងចង់គ្រាន់បើទេរឿងសុកទេរឿងសុកទេហើយបើកាលណាយើងនៅតែអញ្ចឹងយើងបើដឹងតែផ្លូវនឹងយើងពិបាកដើរយើងពិបាកកាប់ឆ្ការអូខេទោះថាតើយើងបោះបង់ផ្លូវនឹងឯងផ្លូវនឹងយើងមិនបោះទេ ប៉ុន្តែយើងស្វែងរកផ្លូវមួយទៀតដែលវាងាយស្រួលដែលវាចិត្តហើយដែលវាអាចមានឱកាសគេស្វែងរកឱកាសដោយសារតែផ្លូវចាស់យើងវាអត់មានឱកាសហើយយើងហោរៀបធ្វើម៉េចធ្វើម៉េចឲ្យតែមានឱកាសបានឱកាសកាលណាមានសង្ឃឹមកាលហ្នឹងហើយបើអត់ឱកាសសោះហើយកុំពឹងកុំគិតតែពឹង អន្តរជាតិណាកុំឈួតពេកណា អន្តរជាតិវាមិនមែនចេះតែជួយទេមើលភូមិទៅមើលភូមិទៅយល់អត់ភូមិខ្លាំងជាងយើងទៅទៀតយល់ឯអត់បើមិនរយន្តការផ្សេងផ្សេងសម្រាប់មកធ្វើការងារទេណាសម្រាប់មកធ្វើការងារទេណាបើ មិនរកមូលដ្ឋាន គ្រឹះសម្រាប់មកធ្វើការងារទេណាកុំឈួត សង្គ្រោះជាតិយើងតើតាមានមូលដ្ឋានគ្រឹះវាតើតាមានដៃគូប្រជាធិបតេយ្យដែលមានមូលដ្ឋានគ្រឹះជួនណែអាចភ្លើងទៀនជាដៃគូសង្គ្រោះជាតិយើង នៅក្រៅប្រទេសថ្ងៃក្រោយដើម្បីសង្គ្រោះ ដើម្បីសង្គ្រោះ សង្គ្រោះជាតិជួនណាយើងត្រូវសហការជាមួយគណៈបកខាងក្នុង ឬក៏ត្រូវចុះបញ្ចូលគ្នាជាមួយគណៈបកខាងក្នុង សង្គ្រោះជាតិយើងដើម្បីបាន ចរន្តផ្សេងមួយទៀតអត់ដឹងខ្យល់អីទាំងអស់ចាំតោះតាគេនិយាយប្រាប់គេនិយាយប្រាប់ហើយនៅតែអឺទៀតក៏ដូចមែអាកាចាស់អឺមួយចំនួនបបភ្លើបបភ្លើសំទោសខ្ញុំមិនចង់ថាទេគាត់ស្អប់ខ្ញុំក៏ស្អប់ដែរណាខ្ញុំអត់ត្រូវការមនុស្សចាស់ប្រភេទអញ្ចឹងអញ្ចឹងមកគ្រប់គ្រងខ្ញុំ គាំទ្រក៏គាំទ្រមិនគាំទ្រក៏ហិតដែរវាអត់មានប្រយោជន៍ឥឡូវនោះបងបូរិនសូចាស់កាម៉ាអ្នកនាំគ្នាទៅបកើតរហូតលុយអោលុយមិននឹងយកលុយទៅណាទេហើយបងប្អូនណាចង់ឲ្យឲ្យទៅពួកនឹងយកលុយដើរចាយគ្មានប្រយោជន៍ស្អីទេណាមានប្រយោជន៍ទេងាកត្រឡប់មកវិញរឿងអាសាហ្នឹង អាសាននេះ អាសុកនេះណាអាតាំងសាដាដេលីនេះសូនរ៉ូនេះដរ៉ូសុវិជ័យនេះអាស៊ីណននេះពួកអានេះស្ទើរតែសេណារីយ៉ូរបស់វាទាំងអស់បងប្អូនកុំភ្លេចក៏កុំគិតថាពួកអាអស់នឹងជា អ្នកប្រជាធិបតេយ្យ No ពួកអស់ហ្នឹងគឺពួកអាបល័យកទេបងប្អូនទៅយល់ចង់ជួយជាតិកុំទៅស្ដាប់កុំទៅជឿតាមពួកអាបល័យកអស់ហ្នឹងគ្មានប្រយោជន៍ទេចឹងហើយបានខ្ញុំខ្ញុំប្រាប់ហែង ដោយអាសានវានិយាយថាអីភ្លើងទៀននឹងអាលួតមុនបោះឆ្នោតហើយសាកមើលទៅហើយសាកមើលទៅអាសានណាហើយសាកមើលទៅអាសានប៉ុន្តែគេលោកអាសានឯងចេះតែនិយាយ20ក៏ដូចមែអាខ្លាចពួកអាខ្លាចឯងអស់នេះនោះហើយពួកអាកំសាឯងអស់ហ្នឹងហើយទៅគិត ឯងមួយថ្ងៃមួយថ្ងៃឲ្យប្រព័ន្ធផ្សព្វផ្សាយរបស់ពួកឯងតតថាសម្ដេចដេកជួមាន ប្រជាជនស្រឡាញ់ច្រើនទាំងក្នុងនិងក្រៅប្រទេសអឺអញដឹងហើយបើគេស្រឡាញ់ច្រើនដូចឯងពួកឯងនិយាយមែនណាពួកឯងមិនចាំបាច់ទៅរំលាយបកណាចោលឬក៏មិនចាំបាច់ទៅនិយាយគំរាមបកណាទេ ហើយមិនចាំបាច់ឲ្យប្រាជ្ញនឹងណែ ធ្វើទុកបុកម្នេញគណៈបកណាទេដោយសារតែពួកឯងនឹងជឿទៅលើអ្នកដែលស្រឡាញ់ពួកឯងប៉ុន្តែពួកឯងនិយាយនឹងគឺនិយាយបោកអ្នកសុបសាបដោយសារតែគ្មានអ្នកស្រឡាញ់ពួកឯងរាល់ថ្ងៃនេះបើពួកឯងអត់មានកំភ្លើងវិញក្បាលពួកឯងនឹងមិនដឹងជាបែកប្រមាណធ្នេទេអញប្រាប់ទៅប្រជាពលរដ្ឋដែលពួកឯងយកដីដែលពួកឯងធ្វើបាបនោះគេនឹងវាយក្បាលពួកឯងហើយយល់ទេ កុំគិតថាឯងនឹងគេស្រឡាញ់ពួកឯងនឹងគេស្រឡាញ់ណាឯងនិយាយបានឯងនិយាយបានថាប្រជាជនណា17លានអ្នកស្រឡាញ់ក្បាលពួកឯងឯងនិយាយបានឯងនិយាយបានគេអត់តជាមួយឯងទេប៉ុន្តែឯងដឹងច្បាស់ណាស់ឯងសំបីតែជាដូនជាតាមម៉ែឯងក៏ឯងកុហកដែរអញប្រាប់ឯងខ្លួនឯងនឹងដឹងច្បាស់ណាស់មាត់ឯងនិយាយថាគេស្រឡាញ់ឯង ក៏ប៉ុន្តែបើគេស្រឡាញ់ឯងមែនណាមិនមែនទៅណាមកណាហើយដាក់អង្គរៈទៅតាមពេញពេញនេះដាក់កំភ្លើងទៅតាមខ្លួន ខ្លាចងាប់ទេក៏ដូចមានអាខ្លាចងាប់មនុស្សតាគេស្រឡាញ់ច្រើនណាគេមិនបាច់ដាក់អាវុធទៅតាមទេអាចេះហើយបើគេស្រឡាញ់ពួកឯងច្រើនណាឯងក៏មិនចាំបាច់យកលុយដាក់ស្រោមសមុទ្រយកសរងយកប៊ីសចេងទៅបំពាក់បំពន់គេដែរ ហើយមើលមើលនៅស្រុកគេណាគេយកសរងបេះជ័យទៅដោយពួកឯងនោះហ៎បើគេស្រឡាញ់ពួកឯងដោយស្មោះមិនមែនការពង្រឹងរបស់ពួកឯងឲ្យលុយគេ20000ឲ្យសរងគេឲ្យអង្គគេទេណាឲ្យនោះមិនមែនពង្រឹងមិនមែនបច្ចៈពីសន្តានចិត្តអីទេ គឺឯងទៅទិញគេនិយាយឲ្យចំទៅចេះតែមកទៅទៅទិញគេ ហើយមើលគណៈបកប្រឆាំងដែរមានអីទៅឲ្យពួកគាត់សំបីតែគណៈបកប្រឆាំងអត់មានលុយឲ្យពួកគាត់ហើយក៏ពួកឯងខ្លាចដែរក៏ពួកឯងខ្លាចដែរហើយមានត្រង់ណាដែលថាប្រជាជនខ្មែរភាគច្រើនដាច់ខាតស្រឡាញ់ពួកឯងនោះហើយកុំចេះកុំចេះតែនិយាយពួកឯងកុំចេះតែនិយាយបើពួកឯងនិយាយបែបហ្នឹងណា បើពួកឯងកុំខ្លាចកុំធ្វើទុកបុកម្នេញគណៈបកគេអញជឿប៉ុន្តែឯមើលអាសានវានិយាយមិនទាន់ដឹងអីផងវានិយាយថាអីគណៈបកភ្លើងទៀនអីរលាយមុននឹងរលត់រលត់មុនបោះឆ្នោតអីគឺដូចមែអាគិបាញ់អីឯងនោះគ្រាន់តែអ្នកនាំពាក្យគណៈបកប្រជាជនចង់ពលុតភ្លើងទៀនគេមុនបោះឆ្នោតឯងនឹងស្អីកោចោបឯងនឹងស្អី ប្រធានតឡាការកម្ពុជាកន្ទួយមាគិបាញ់អានឹងជេទៅអាសកកៃសានហើយកុំចេះតែហ៊ានអញអញប្រាប់ឯងអញនៅក្មេងជាងឯងឯងតិចទៀតងាប់ចុយតម៉ែឯងឯងនឹងសង្ស័យតែងាប់ចោលស្រុកផងក៏ដូចម៉ែអាងាប់ចោលស្រុក ឯងបើមកជាមួយហ៊ុនសែនឯងសង្ស័យតែធ្លាក់យន្តហោះងាប់ចុយតម៉ែអាអញបន់ឲ្យតែហ៊ុនសែនកុំធ្លាក់យន្តហោះងាប់ទេមកអាមេរិកថ្ងៃទី12នេះអញចង់ជួបហ៊ុនសែននៅអាមេរិកអញខ្លាចតែហ៊ុនសែនធ្លាក់យន្តហោះងាប់ទេអាបាទថ្ងៃនេះជេរវាឲ្យបាត់ស្អកកបងប្អូនណា អាហ្នឹងថ្ងៃហ្នឹងអញ្ចឹងហ្មងថ្ងៃនេះអត់មានធွာអីទេថ្ងៃនេះធွာជេសុតតែហ្មងអាធွာជេសុតតែហ្មងថ្ងៃនេះវាខូចពេកបងប្អូនវាខូចពេកណាពួកអានេះខូចខូចយកបធូបាទអញ្ចឹងបងប្អូនសូមអភ័យទោសខ្ញុំមិន បន្តអីវែងឆ្ងាយទៀតទេ ខ្ញុំចង់សូមអភ័យទោសពីម្ចាស់ជំនួយសិនព្រោះមានបងប្អូនដែលផ្ញើឆែកមកមកដល់ខ្ញុំហើយមកដល់ខ្លះទេតែខ្ញុំអត់ទាន់បានប្រកាសឈ្មោះបងប្អូនបាទអត់ទាន់បានប្រកាសហើយ live តាមឡាននេះគឺអត់អាចប្រកាសបានទេតើតែយកឈ្មោះមកអានបាទតើយកឈ្មោះមកអានបាទ ចឹងសូមអរគុណចំពោះបងប្អូន ចាំខ្ញុំមានពេល live នៅនឹងផ្ទះខ្ញុំនឹងប្រកាសឈ្មោះប្រាប់បងប្អូនប្រហែលជាអាទិត្យនេះឯងឲ្យធូរបន្តិចបងប្អូនណាបាទបាទខ្ញុំនឹងប្រកាសឈ្មោះបាទបងប្អូនដែលបានអឺមានសទ្ធាជ្រះថ្លា ហ្នឹងហើយអញ្ចឹងបងប្អូនខ្ញុំអត់មានអីទេខ្ញុំមានប៉ុណ្នេះឯងបាទខ្ញុំមានប៉ុណ្នេះឯងថ្ងៃនេះថ្ងៃនេះធរហ្នឹង គេសតតែមកខថ្ងៃនេះបាទចំណាប់អារម្មណ៍ថ្ងៃនេះគឺពាក់ព័ន្ធជាមួយគឹមសុកណាពាក់ព័ន្ធជាមួយ នឹងសំណេរបញ្ញវន្តក្រៅសុកស្អីគេនោះខ្ញុំមកតែលឺគេថា បញ្ញវន្តបញ្ញវន្តខ្ញុំស្អប់តែហ្មងបងចត្រាវង្ស គាត់ថាបញ្ញវន្តក្រៅសុកណាអឺហើយឥឡូវហ្នឹងមានពួកអាសັດមមាជណាពួកអាសັດប្រមាត់ប្រមងអភ័យវណ្ណៈអីណាជេដឹកគុណបុត្របន្ទិញអីពួកអា CVP អីខ្ញុំឆ្ងល់បងប្អូនពួកហ្នឹងពេលដែលយើងជេរវាវាថាអូយពួកអាគាំទ្រ CVP ហ្នឹង ជេរបច្ចោហើយខួគេអាក្រក់អាក្រៃហើយវាអត់អត់មើលខ្លួនវាអាវាដែលកំពុងតែនិយាយនឹងជេរបច្ចោគេ អាអ្នកនិយាយ Facebook ក៏ជេរបច្ចោរួចអាអ្នកដែលនិយាយតាមនេះនឹងក៏ជេរបច្ចោ CPP សិតតាជេរបច្ចោទាំងអស់សិតតាជេរបច្ចោទាំងអស់ហើយវាមកបដៅគេវាមកចោតប្រកាន់គេថាពួកប្រឆាំងនឹងសិតតាពួកជេរបច្ចោ អ្នកប្រឆាំងនឹងបានតែមកត្រឹមជាបចោហ្នឹងហេតុអីពីព្រោះអ្នកប្រឆាំងគេណែងថាខុសគេប្រឆាំងហ្នឹងចឹងហើយបានចូលបន្តិចទៀតបងប្អូនជប់អាចូលបន្តិចនិយាយដល់រឿងហ៊ុនសែននឹកនឹកឃើញរឿងហ៊ុនសែនគាត់ថាមានអាខ្លះវាមិនដែលធ្វើនាយករដ្ឋមន្ត្រីផងវាមិនដឹងស្អី ហើយចេះតែរិះគន់គ្មានដឹងគ្មាន ក្បាលគ្មានកតុយអីទេ ចេះតែរិះគន់ខ្ញុំថាអូអាម៉េចតើតើទៅធ្វើនាយករដ្ឋមន្ត្រីសិនណែបានចេញមករិះគន់នាយករដ្ឋមន្ត្រីកើតតែកតុយមកអភិបាលមើលមើលមើលអញសួរពួកឯងតើតាអញនឹង ដើម្បីរិះគន់ឯងតើតាអញនឹងទៅធ្វើនាយករដ្ឋមន្ត្រីសិនណែបានអញមានសមត្ថភាពទៅរិះគន់នាយករដ្ឋមន្ត្រីហ៎ក៏ដូចមកអធិបាញ់ និយាយមកប្រភ្លើប្រភ្លើចុយតាម៉ែពួកអាភ្លើមែនណាបងប្អូនគ្រាន់តែរិះគន់ភ្នែកយើងមើលឃើញឯងដឹកនាំខុសអញរិះគន់មិនចោះបើអញឃើញឯងកាប់ព្រៃបើឃើញឯងកាប់ព្រៃអស់ឯងឲ្យឈ្មួញកាប់ព្រៃអស់ហើយអញរិះគន់ពីរឿងឯងដឹកនាំមិនត្រូវនឹងអាម៉េចតោះតែចាំឲ្យអញទៅធ្វើនាយករដ្ឋមន្ត្រីសិនសុំតែរិះគន់ឯង គឺទៅមានអាចគួតបើឃើញឯងពុកអលួយណែមើលឃើញឯងពុកអលួយអញធ្លាប់បានឲ្យឯងប្រពន្ធពើពុកអលួយទៅលើអញហើយបើអញរិះគន់ឯងពីរឿងពើពុកអលួយអូអ្នករិះគន់ពួកឯងតតទៅធ្វើនាយករដ្ឋមន្ត្រីទៅទៅធ្វើរដ្ឋមន្ត្រីសិនណាបានទៅរិះគន់នាយករដ្ឋមន្ត្រីបានទៅរិះគន់រដ្ឋមន្ត្រីបានក៏ដូចមកអាប់ភ្លើយីឯងរៀនពីណាមកនោះណា ចឹងហើយបានពីពួកអាបានមេដៃកលៀងបៀងនេះណាបងប្អូនណាពួកអាបានមេដៃចេញពីសាលាអឺសាលាលើកជើងសាលាលិតពងត្រពងសាលាទិញសញ្ញាបត្រនឹងណាពួកអានេះថោកណាស់ទ្រឹស្ដីវាទ្រឹស្ដីវាមើលដូចជាករណីវានិយាយមិញវានិយាយថាពួកអាអ្នករិះគន់នឹងវាមិនដែលធ្វើនាយករដ្ឋមន្ត្រីផងវាអត់ដឹងទេវាចេះ រិះគន់ស្អីបើវាមិនដែលធ្វើនាយករដ្ឋមន្ត្រីផងវានិយាយចឹងមកខ្ញុំថាចំអានេះឈួតសុទ្ធតែហ្មងចឹងអ្នករិះគន់គ្រប់គ្នាតតែគេទៅធ្វើនាយករដ្ឋមន្ត្រីបានរិះគន់វាបានហើយចង់រិះគន់រដ្ឋមន្ត្រីតតែយើងធ្លាប់ធ្វើរដ្ឋមន្ត្រីបានទៅរិះគន់វាបានអ៊ីអាដែងអត់នេះគួតចយតាម៉ាយអាណាចឹងហើយបានយួនប្រើពួកវាស្រួលម៉េះ ណាបានយួនប្រើពួកវាស្រួល ដោយសារវាភ្លើចុយតម៉ាយវាអញ្ចឹងភ្លើអញ្ចឹងភ្នែកយើងមើលឃើញវាកាប់ហើយភ្នែកយើងយើងឃើញប្រជាជនក្រុមការដឹកនាំរបស់វាយំយែកម្ចាស់ដីជាប់ខ្នោះអុកញ៉ាទៅប្លន់ដីគេទៅសបាយហ៎សោយសបាយ វាដើរប្លន់យកទ្រព្យសម្បត្តិគេផ្ជួង ប្រជាជនយកដី ប្រជាជនឲ្យលុយមិនគ្រប់គ្រាន់ទាំងអស់ហ្នឹងយើងឃើញនឹងភ្នែករបៀបដឹកនាំរបស់វាអញ្ចឹងអវាអាងវាមានអំណាចវាគម្រាមគេវាប្រើច្បាប់ម៉ែវា វារំលាយគេ នៅពេលដែលវាចាញ់គេវាធ្វើបាបគេនៅពេលដែលវាចាញ់គេនៅពេលដែលវាចង់ចាញ់គេវាថាកើតសង្គ្រាមអាទាំងអស់ហ្នឹង ទង្វើទាំងអស់ហ្នឹងបើយើងមិនរិះគន់វាអាម៉េចបើយើងមិនរិះគន់វាអាម៉េចបងប្អូនថាមើលមើលបើយើងមិនរិះគន់វាអាម៉េចហើយវាថាវាវាថប់តែដើម្បីរិះគន់នាយករដ្ឋមន្ត្រីតោះតែយើងធ្លាប់ធ្វើនាយករដ្ឋមន្ត្រីអីអាស្គួតជេរឯងចឹងតែហ្មងអាវាទុកហិតអីទេថ្ងៃនេះអញជេរតែហ្មងថ្ងៃនេះ មានទុកហេតុទេសូមទោសបងប្អូនអរគុណណាបងប្អូនសូមបញ្ចប់ប៉ុណ្ណឹងចុះអានឹងគឺឆ្លើយតបទៅប៉ុណ្ណឹងវានិយាយដូចឈួតពេកបាទហើយពួកអាឈួតនឹងសុទ្ធតែចេញមកវាវាបច្ច្រាស់ឈួតចឹងតែមកបាទចឹងបងប្អូនអរគុណណាស់ជំរាប លាសុខភាពល្អសំណាងល្អទាំងអស់គ្នាបងប្អូនបាទសូមជំរាបលា